អូខេសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ page domain ហើយថ្ងៃនេះគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរបៀប edit រូបភាពនៅលើទូរស័ព្ទដៃយើងមិនថា Android ឬក៏មិនថា iOS គឺប្រើបានទាំងអស់កម្មវិធីហ្នឹងហ្នឹងហើយអញ្ចឹងអានេះគឺជារូបដើមហើយអានេះគឺជារូបដែលយើងបាន edit ហើយអញ្ចឹងគាត់ថាអានេះវារៀងពលឺបន្តិចដល់ពេលអញ្ចឹងទៅវា អ្នកនរគ្នាមើលទៅរៀងចាំងចាំងនឹងកាមេរ៉ារបស់ខ្ញុំហ្នឹងហើយតែប៉ុន្តែវាមើលទៅវារៀងខុសគ្នាដាច់តែម្ដងហ្នឹងហើយយើង edit មើលទៅឃើញទេ មើលទៅស្អាតជាងអានេះណាអានេះអានេះអានេះស្អាតជាងអានេះជារូបភាពដើមដែលខ្ញុំបានថតចេញពីកាមេរ៉ា GoPro ខ្ញុំនេះអ្នកនរអាចថតកាមេរ៉ាធម្មតាក៏បានដែរ edit បានដូចគ្នាអញ្ចឹងអឺអូខេឥឡូវយើងរៀនកាត់ទាំងអស់គ្នាប៉ុន្តែមុននឹងរៀនកាត់ខ្ញុំសូមប្រម៉ូទតិចអ្នកដែលគាត់ចង់រកលុយមួយ Facebook តម្លៃ10ដុល្លារវគ្គពីដើមហើយ YouTube វគ្គ encourage view 15ដុល្លារធ្វើឲ្យបាន view រាប់ម៉ឺនរាប់សែនរាប់លានណាហើយ5000 like ក្នុងរយៈពេល5ថ្ងៃយើងរក page like តម្លៃវា15ដុល្លារហើយបើសិនបើយើងទិញទាំង3ខ្ញុំ discount ជូនតម្លៃវា25ដុល្លារអូខេ promotion ពិសេសលើកថ្ងៃប្រជុំមកថ្ងៃនេះវិញព្រោះថាថ្ងៃប្រជុំហ្នឹងវា មានបញ្ហាខ្លះខ្លះអូខេហើយអូខេមានតែប៉ុណ្្នឹងហើយឥឡូវយើងចាប់ដើមទាំងអស់គ្នាជាហ៊ានដំបូងគឺយើងត្រូវ download កម្មវិធីមួយវាឈ្មោះថា Snapchat អញ្ចឹង អា Snapchat ហ្នឹងគឺយើងអាច edit បាន នៅលើទូរស័ព្ទដៃរបស់យើងមិនថា Android ឬក៏មិនថា iPhone ទេហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាច download បាននៅក្នុង App Store ឬក៏នៅក្នុង Play Store អញ្ចឹងចាញ់ខ្ញុំដាក់ link នៅខាងលើ description ខ្ញុំឲ្យអ្នកទាំងអស់គ្នាធ្វើការ download អូខេបន្តមកទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុចនៅលើ Snapchat ហ្នឹងមកអាហ្នឹងអាកម្មវិធីរបស់ក្រុមហ៊ុន Google ណាអូខេអញ្ចឹងយើងចុចនៅកន្លែងនេះមួយកន្លែងសញ្ញាព្រួយមកយើងចុចកន្លែងអាអាខាងលើមិញហ្នឹងមក ហើយយើងចុចនៅកន្លែង AR photo របស់យើង ហើយយើងរើស photo ណាដែលយើងចង់ធ្វើការ edit វាអញ្ចឹងឥឡូវអារូបភាពនេះខ្ញុំបានថតចេញពី GoPro របស់ខ្ញុំប៉ុន្តែអ្នកទាំងអស់គ្នាក៏អាចយកអារូបភាពដោយថតចេញពីទូរស័ព្ទដៃឬក៏មិនថាអីក៏បានដែរอย่าចំទៅបានដូចគ្នាប៉ុន្តែបើសិនបើយើងថតជាមួយនឹង Canon ឬក៏ Nikon អីចឹងទៅឧទាហរណ៍ផ្សេងៗទៅគាត់ថាវាមានអាគេហៅថា វាអត់សូវមាន noise អារូបភាពវាច្បាស់ហ្នឹងហើយបើសិនមកយើងធ្លាប់រៀនថតរូបយើងដឹងហើយថាវាមិនមិនអូខេអញ្ចឹងឥឡូវខ្ញុំប្រើចុចនៅលើ tool ហើយកន្លែងខាងក្រោមនេះគាត់ឲ្យវាឲ្យសេរី color សេរីអីផ្សេងផ្សេង vibrant អីចឹងទៅប៉ុន្តែយើងយកធម្មតាមកណាយើងយកធម្មតាមកយើងមិនបាច់កែមិនអីទេណាបន្តមកទៀតអូខេអធិស្ឋានយើងចុចនៅកន្លែង tool នេះមិញមកចុចតាមខ្ញុំណាមិញដល់ពេលចូលម្ដងមិនអាចទេមិនតន់ធ្វើទាំងអស់ចុច tool មកណា គាត់ខ្ញុំបង្ហាញថាកន្លែងនេះគេសម្រាប់ដាក់ដូរមិនដូរ color ដូរ color មិនទេបន្តមកទៀតចុច tool មកហើយអ្វីដែលខ្ញុំចាំបាច់ប្រើជាងគេហ្នឹងគឺ HDR snap អឺ HDR នេះណាខ្ញុំអត់សូវចេះអានអធិស្ឋានអូខេខ្ញុំចេះកន្លែង HDR នេះណាគេទូទៅខ្ញុំប្រើពណ៌ហ្នឹងអញ្ចឹង HDR ហ្នឹងគឺវាថែមគេហៅថាថែមពលឺឬក៏ exposure ឬក៏រូបធ្វើម៉េចឲ្យមាន color ដិត color អីចឹងណាអូខេអញ្ចឹងយើងគ្រាន់តែនេះក៏យើងចុចកវីមកឃើញឃើញមាន3 4អញ្ចឹងយើង អាខាងលើអូខេយើងរើសនៅខាងលើអានេះវាមាន bright bright គឺពន្លឺអូខេឥឡូវនៅខាងលើហ្នឹងខ្ញុំធ្វើការអឺតឡើងវាអូខេកុំតឡើងដិតពេកអូខេហើយនៅខាងក្រោមទាញនៅខាងក្រោមម្ដង saturation ហ្នឹងគឺយើងដាក់វាដិតពណ៌បន្តិចណាឲ្យវាដិតពណ៌បន្តិចមកហ្នឹងហើយដិតពណ៌ហើយកន្លែងខ្ញុំយកទី2តកតងជាមួយ bright គឺពន្លឺ អញ្ចឹងពលឺវាដិតមកល្មងបានកុំថែម exposure វាខ្លាំងពេកតែកាលណាយើងថែមខ្លាំងពេកឃើញវាឡើងសស្គូសឃើញទេអញ្ចឹងយើងគ្រាន់ថែមមកល្មងមើលតែវាភ្លឺស្អាតទៅបានហើយអូខេឥឡូវយើងមើលរូបភាពដើមយើងមិញអូខេយើងរូបភាពដើមយើងឃើញទេអានេះអានេះចុចត្រង់ទីដើមឃើញអត់ឃើញវាខុសគ្នាអូខេឥឡូវ focus ឲ្យអ្នកទាំងអស់គ្នាមើលឲ្យរៀងច្បាស់បន្តិចណាអធិស្ឋានអញ្ចឹងឃើញទេនេះអានេះរូបភាពធម្មតាអានេះរូបភាពយើង edit មិញអញ្ចឹងយើងបានប៉ុណ្្នឹងហើយយើងមើលថា តើវាស្អាតនៅបើសិនមកយើងគិតថាវាស្អាតហើយអូខេឥឡូវស្អាតហើយយើងចុចកន្លែង tick កន្លែងនេះមួយអូខេបានអញ្ចឹងអ្នកទាំងអស់គ្នាចង់ផ្កាថែមអីទៀតផ្ដេកអីនេះខ្លាញ់ធូរខ្លាញ់ធូរទៀតមកមាន option ច្រើនដើម្បីឲ្យនឹងធ្វើការ edit វាមាន blur មានអីមានច្រើនមែនតែនហ្មងណាអញ្ចឹងទូខ្ញុំបង្ហាញ5នាទី10នាទីក៏វាអត់អស់ដែរហើយក៏ធូរខ្លះក៏ខ្ញុំចេះធូរខ្លះវាអត់ចេះដែរអញ្ចឹងណាអញ្ចឹងខ្ញុំនឹងបង្ហាញអានេះ brush គឺ តាក់តងមួយផាត់ពណ៌អីផ្សេងផ្សេងទេប៉ុន្តែឥឡូវខ្ញុំយក tool មួយទៀតតាក់តងជាមួយនឹងអឺអានេះអានេះម្ដងចុច line នេះមួយណាហ្នឹងហើយ perspective មិនទេខ្ញុំអត់ចេះអានដែរបន្តមកទៀតអ្នកទាំងគ្នាអាចការទាញអញ្ចឹងអ្នកទាំងអាចទាញរូបអ្នកទាំងគ្នាឃើញទេនេះទាញទៅអានេះ smart convert បើសិនមកយើងចុចកន្លែងនេះ option មានខាងក្រោមនេះហើយមាន smart convert បើសិនមកយើងទាញទៅវាចេញពណ៌អីពណ៌អីអញ្ចឹងណាប៉ុន្តែអ្នកទាំងគ្នា មិនបាច់ទេឧទាហរណ៍ថាយើងទាញចេះកន្លែងពណ៌សហ៎អញ្ចឹងបើសិនមកយើងកន្លែង smart convert កន្លែងនេះវាជួយដាក់មើលឃើញទេវាថែមមកមើលអត់ឲ្យអត់ឲ្យខុសទេឃើញទេមានតែវាថែមសាច់ថែមសាច់ប្រពោងថែមសាច់អូតូបន្តិចតែម្ដងអញ្ចឹងឥឡូវខ្ញុំចុចសាមអីអូខេចុច edit សាមអីចុចកន្លែងអា perspective គេហ្នឹងទៅហើយយើងអាមើលទៅវារៀងរៀងចង់របៀបថាដូចប៉ោងណាអញ្ចឹងឥឡូវយើងធ្វើការអាវាទាញឡើងលើបន្តិចទៅ អូខេទាញវាវែងតិចទៅហ្នឹងហើយអូខេឥឡូវតែការទាញហ្នឹងហើយទាញមកតាកែមកែមគឺវាហ្វិចឲ្យតែម្ដងគឺវាទាញឲ្យតែម្ដងអញ្ចឹងយើងមើលរូបយើងពីដើមមិញអូខេឥឡូវខ្ញុំមានអារម្មណ៍ទាញខុសដែលវាស្មើគ្នាមកកាឡាវានៅខាងលើឃើញទេអូខេទាញខាងនោះតិចណានេះអានេះវាណាអេមណាអញ្ចឹងគឺបានបាទឃើញទេ យើងយើងបានម្នេះបាទហេមើលទៅស្អាតហើយឃើញអត់ប៉ណ្ណឹងមើលទៅគួសមហើយអូខេយើងចុចនៅលើ edit ហ្នឹងឯងអាខាងក្រោមនេះចុចកន្លែងអា text កន្លែងនេះខាងក្រោមមកបន្ទាប់ពីយើងបានហើយយើងចង់ធ្វើការ save ណាឥឡូវកំណត់ save យើងមើលរូបយើងសិនអានេះរូបពីមុនអានេះរូបឥឡូវឃើញទេឃើញស្អាតទេហ្នឹងហើយអញ្ចឹងយើងបន្ទាប់ពីយើងចង់ធ្វើការ save ហើយណាយើងធ្វើការ save យើងចុចនៅកន្លែងនេះនៅខាងលើនេះហើយអូខេច្រឡំ ចុចឡើងនេះមើលដូចវា update ថ្មីចង់វិញអូខេ export នេះកង្រមអូខេចុច export មកហើយយើងចុច like save and copy ណាយើងយក save and copy បន្ទាប់ពីបានហើយអូខេរងចាំបន្តិចអូខេរងចាំបន្តិចសិនហ្នឹងហើយអូខេបានហើយយើងត្រឡប់ទៅមើលអឺផករូបកន្លែងរូបរបស់យើងវិញអូខេរូបច្រើនពេកចាំតិចហ្នឹងហើយ អូខេបន្ទាប់ពីបានហើយហែរូបហ្នឹងវានៅខាងក្រោមបើថារូបខ្ញុំខ្ញុំបានសេវចាស់ហោះហ្នឹងហើយអូខេឥឡូវសុំចំណាយពេលហៅបន្តិចរូបនឹងរូបយូរហើយអូខេឥឡូវចាំចាំតិចសិនណាហ្នឹងហើយនេះនេះរូបមិញណាអញ្ចឹងអានេះរូបដែលយើងបាន edit ហើយនេះរូបជារូបដើមអញ្ចឹងមើលទៅវាលក្ខណៈខុសគ្នាហ្នឹងហើយវាខុសគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើបាននៃវីដេអូនេះហើយបើមានបញ្ហាឆ្ងល់អាចសួរនៅខាងក្រោមអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាមានន័យថា មានបញ្ហាឆ្ងល់អី comment ទៅឲ្យគ្នាយើងជួយឬក៏ពេលខ្លះខ្ញុំអត់សូវចេះដែរខ្ញុំចេះបានអ្វីដែលខ្លះខ្លះអញ្ចឹងបើសិនមកអ្នកទាំងអស់គ្នាមើលទៅ ធ្វើអត់កើតធ្វើអាចតំណាក់ក្រុម inbox ខ្ញុំបានអូខេជួបគ្នានៅវីដេអូក្រោយ